Thomas Edison កើតមកជាក្មេងអន់បញ្ញាល្ងងខ្លៅហើយកាន់តែអកុសលនោះសូម្បីតែសាឡាបដល់ចំណេះដឹងដល់មនុស្សទាំងពួងក៏បណ្ដេញលោកចេញពីសាលាឲ្យជប់សិក្សាដោយការខ្សោយសតិបញ្ញារបស់លោកហើយកាន់តែកំសត់ទៀតនោះ ក្រុមគ្រួសាររបស់លោកជាជនក្រីក្រ តែអ្វីដែលគ្រួសារគាត់មិនក្រនោះគឺការលើកទឹកចិត្តនិងចំណេះដឹងឪពុកលោកធ្លាប់ធ្វើជាអ្នក នយោបាយនៅប្រទេសកាណាដា ហើយលោកចូលចិត្តអានសៀវភៅទៅទៀត។ ឯម្ដាយលោកក៏ជាគ្រូបង្រៀនម្នាក់ដែរគាត់ទាំងពីរបានកែប្រែ Edison ពីក្មេងខ្សោយបញ្ញាឲ្យក្លាយជាអ្នកជាសាស្ត្រដ៏ល្បីល្បីមួយរូបនៅក្នុងពិភពលោកលោក Thomas Edison គឺជាអ្នកវិទ្យាសាស្ត្រដ៏ឆ្នើមនិងមានបានពីតង់កម្មសិទ្ធិបញ្ញា នៅសហរដ្ឋអាមេរិករហូតដល់1093និងមានច្រើនទៀតដូចជាប្រទេសអង់គ្លេសបារាំង និងអាល្លឺម៉ង់។ ថ្ងៃនេះខ្ញុំនឹងលើកយកមេរៀន4ពីជីវិតរបស់លោក Thomas Edison ដើម្បីជាប្រយោជន៍ខ្លះដល់ដំណើរជីវិតរបស់បងប្អូនមេរៀនទី1លោកមិនដែលបោះបង់លោក Edison បាននិយាយថាមនុស្សដែលលះបង់សេចក្តីព្យាយាម គឺមនុស្សទន់ខ្សោយបំផុត ពេលខ្លះការងារឬអ្វីដែលយើងធ្វើមើលទៅពិបាកហើយយើងតែងតែគិតថាវាមិនអាចទៅរួច ការដែលមានគំនិតបែបនេះហើយធ្វើឲ្យយើងរុញរាយចិត្តពិបាកនឹងបន្តទាំងនេះហើយដែលគេហៅថាតាញ់ដោយមិនបាច់ប្រយុទ្ធចាំថា មនុស្សជោគជ័យគេមិនដែលបោះបង់សេចក្តីព្យាយាមនោះទេអ្វីៗដែលយើងធ្វើដំបូងតែមានខុសខ្លះត្រូវខ្លះហើយដល់យូរយូរទៅ យើងនឹងថ្នឹកនឹងការងារវាក៏រលូនពេលនោះហើយយើងនឹងលន់មាត់ថា ការងារស្រួលសោះហេតុអ្វីពីមុនយើងគិតថាលំបាកដូចនេះ យើងគ្រប់គ្នាត្រូវដឹងថា ទីណាមានសក្តីព្យាយាមទីនោះនឹងមានជ័យជំនះមេរៀនទី2សមត្ថភាពមនុស្សមានសមត្ថភាពរៀងៗខ្លួនដើម្បីសម្រេចកិច្ចការដ៏អស្ចារ្យមួយប៉ុន្តែមានមនុស្សជាច្រើនណាស់ដែលមិនស្គាល់ពីសមត្ថភាពរបស់ខ្លួនឯងនិងទេពកោសលដែលមានពីកំណើតភាគច្រើនការរៀបរៀងដ៏ធំរបស់សមត្ថភាពនិងទេពកោសលគឺមកពីពាក្យមួយម៉ាត់គឺខ្លាច Thomas Edison លោកមិនដែលខ្លាចការធ្វើខុសនោះទេព្រោះការធ្វើខុសជាមេរៀនដ៏សំខាន់សម្រាប់ឲ្យយើង ដឹងថាផ្លូវណាខុសផ្លូវណាត្រូវមានពាក្យមួយឃ្លាដែលលោក Thomas Edison បាននិយាយខ្ញុំមិនបានបរាជ័យទេតែខ្ញុំរកឃើញវិធីមួយមើលដែលមិនអាចទៅរួចដូច នេះជូនអ្នកសាកល្បងទៅដើម្បីធ្វើតេស្តសមត្ថភាពរបស់អ្នកថានៅកម្រិតណាទោះវាបរាជ័យឬជោគជ័យក៏ដោយក៏អ្នកទទួលបានមេរៀននឹងច្រើន។ ហើយមេរៀននោះទៀតក៏គ្មាននៅក្នុងសាលាឬសិភៅនោះទេនេះហៅថាមេរៀនជីវិតមេរៀនទី3គ្មានផ្លូវតច្រកយើងគិតថា យើង អស់សមត្ថភាពហើយ តែវាមិនដូច្នេះទេ ពេលខ្លះយើងព្យាយាមហើយព្យាយាមទៀតនៅ តែប្រាជ័យរឿងទៅនេះហើយដែលធ្វើឲ្យយើងអស់កម្លាំងចិត្តនិងបន្តទៅមុខការពិតវាគ្មានផ្លូវតច្រកទេ គ្រាន់តែយើងរកមិនឃើញហើយយើងគួរដកថយបន្តិចដើម្បីដកដង្ហើមលាងខួរក្បាលរបស់អ្នកឲ្យស្អាតឲ្យអស់ភាពតប់រមាល់ពេលនោះអ្នកនឹងចាប់ផ្ដើមម្ដងទៀតបានអ្នកនៅតែមិនអាចទៅរួច អ្នកត្រូវស្វែងរកទីប្រឹក្សាពីមិត្តភ័ក្តិឬក្រុមគ្រួសារបន្ថែមទៀតមេរៀនទី4ការស្រមើស្រមៃ លោកអេឌីសុនបាននិយាយថាដើម្បីបង្កើតអ្វីមួយអ្នកត្រូវស្មើសម័យពីរឿងដែលឥតប្រយោជន៍និងរឿងដែលមានប្រយោជន៍មិនមែនតែអេឌីសុនម្នាក់ទេសូម្បីតែអ្នកជំនួយល្បីល្បីនិងអ្នកវិទ្យាសាស្ត្រជាច្រើនទៀតដូចជា Newton Albert Einstein ជាដើមអ្វីដែលគាត់រកឃើញសុទ្ធតែកើតពីក្តីស្រមើស្រមៃពេលខ្លះពួកគាត់ត្រូវបាន គេគិតថាមាន បញ្ហាខួរក្បាលទៅទៀតតែការស្រមើស្រមៃរបស់ Edison បានធ្វើឲ្យពិភពលោកភ្លឺនៅពេលយប់ដោយសារអំពូលភ្លើងរបស់គាត់មនុស្សណាក៏ដោយមាន ការស្រមើស្រមៃតែភាកច្រើនគឺมันអាចធ្វើវាបានពេលខ្លះគួរធ្វើតាមក្តីស្រមើស្រមៃរបស់ យើង ហើយ ធ្វើវាប្រកបដោយគំនិតច្នៃប្រឌិតបាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃនិងសូមអភ័យទោសរាល់កំហុសឆ្គង សង្ឃឹមថានឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ។ ស្ដាប់ដោយពិចារណាល្អជាងជឿគ្រប់រឿងដែលខ្ញុំនិយាយ។